សម្ដេចតេជោផ្ដល់ជំនួយ30,000ដុល្លារបញ្ញសិទ្ធអស្ទើហោះពលពេកនេះភ្លាមនៅយប់ថ្ងៃទី20ខែមេសាឆ្នាំ2023សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជារួមជាមួយសម្ដេចគតិប្រិទ្ធបណ្ឌិតបូរនីហ៊ុនសែនបានប្រកាសផ្ដល់ជំនួយទឹកប្រាក់ចំនួន30,000ដុល្លារទៅដល់តារាប្រុសបញ្ញាសិទ្ធដើម្បីយកទៅព្យាបាលម្ដាយប្រសិនបើជាមានការខ្វះខាតទៀតអាចតកតងទៅជំនួយការសម្ដេចបាន។ បន្ទាប់ពីបានឃើញនៅទំហំទឹកចិត្តដែលមិនអាចកាត់ថ្លៃបាន ស្របពេលខ្លួនប្រកាសសុំជំនួយបញ្ញាសិទ្ធអស្ទើហោះថ្លែងអំណរគុណសម្ដេចដែលបានជួយសង្គ្រោះម្ដាយលោកប្រកបដោយអត្ថន័យជ្រាលជ្រៅត្បិតជាតារាសម្ដែងតារាចម្រៀងនិងពិធីករផងបញ្ញាសិទ្ធពុំសូវមានវត្តមាននៅក្នុងអាជីពសិល្បៈក្នុងស្រុកឬរស់នៅក្នុងស្រុកខ្មែរឡើយពលតារាប្រុសរូបនេះរស់នៅក្រៅប្រទេសច្រើនជាង បន្ទាប់ពីលោកប្រកាសឈប់ពីវិស័យសិល្បៈក្នុងស្រុកដោយសារតែក្តីអាក់អន់ចិត្ត តារាជើងចាស់មិនសូវឲ្យតម្លៃស្មើនឹងតារាទីតុងទោះយ៉ាងណាត្បិតតែរស់នៅក្នុងស្រុកគេច្រើនជាង ស្រុកកំណើតប៉ុន្តែ បញ្ញាសិទ្ធយូរយូរម្ដងក៏មកលេងស្រុកខ្មែរដែរគ្រាន់តែលោកមិនបង្ហាញវត្តមាននៅលើឆាកតន្ត្រីនានាឬបទសម្ភាសន៍នោះទេ អ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលនោះនៅថ្ងៃទី19មេសា2023បញ្ញាសិទ្ធលែងមានភាពអៀនខ្មាស់តទៅទៀតបានបង្ហោះរូបម្ដាយប្រកាសសុំជំនួយពីមហាជននិងអ្នកសិល្បៈតែម្ដងក្រោយពីខ្លួនអស់លទ្ធភាពព្យាបាលម្ដាយគណៈត្រូវការថវិកាដើម្បីវះកាត់នៅក្រៅស្រុក ក្រោយពីទទួលបានដំណឹងនេះសាយភាយលើបណ្ដាញសង្គមតារាប្រុសបញ្ញាសិទ្ធត្រូវការជំនួយព្យាបាលម្ដាយសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសផ្ដល់ជំនួយចំនួន30,000ដុល្លារព្រោះសម្ដេចមើលឃើញថាបញ្ញាសិទ្ធគឺជាកូនកតញ្ញូម្នាក់ដើម្បីជួយម្ដាយរកប្រាក់ព្យាបាលម្ដាយក្នុងនោះសម្ដេចបានលើកឡើងទៀតថាប្រសិនបើមានការខ្វះខាតការព្យាបាលទៀតអាចតាក់ទងទៅលោកសេងទៀងតាមក្រោយទៀត។ ក្រោយពីសម្ដេចប្រកាសបែបនេះហើយលោកបញ្ញាសិទ្ធបាន សរសេររៀបរាប់ថ្លែងអំណរគុណដោយក្តីរំភើបទៅកាន់សម្ដេចថាកូនចៅរំភើបណាស់អរគុណលោកពុក ជាទីគោរពរបស់កូនកូនគ្រប់គ្នា សែនរំភើបណាស់អំពើល្អទេវតាដើរដីគឺលោកពុកនិងអ្នកម្ដាយជាទីគោរពរបស់កូនកូននឹងហើយជាអ្នក ជួយសង្គ្រោះម្ដាយចៅ លោកពង្ស